អូនឆ្ងល់ណាមិនបងចូលចិត្តស្និទ្ធស្នាលមួយមនុស្សស្រីផ្សេងម៉េះចុះបើអូនទៅស្និទ្ធស្នាលមួយមនុស្សប្រុសផ្សេងអញ្ចឹងបងមានអារម្មណ៍មិនបងមានយល់អារម្មណ៍អូនខ្លះអត់ហើយពេលបងទៅស្និទ្ធស្នាលមួយគេអញ្ចឹងម្នាក់ហ្នឹងជាអីគេម្នាក់ហ្នឹងសំខាន់ខ្លាំងមែនបងខ្វល់គេជាណាគេសំខាន់គេត្រូវការអ្នកជួយដោយបងក៏ជួយអូនហ្នឹងក៏វាមិនខុសគ្នាហ្មងណាអញ្ចឹងបានន័យថាបងឯងចង់បង្កើតក្តីស្រឡាញ់លើគេម្នាក់ទៀតមែនបងមានបានគិតអញ្ចឹងផង តែទង្វើបងឯងបច្ចាក់ច្បាស់ណាអីមិនបងឯងឥឡូវឲ្យតែឃើញបងមានសកម្មភាពតិចតួចដឹងតែម៉ៃថាបងបង្កើតស្នេហាមួយអ្នកផ្សេងរហូតចឹងបានតែបង្កើតមែនតាហ៊ានណាមិនឥឡូវបងឯងចង់តតដៃហ៎តាំងមកអូយបងមិនហ៊ានតតដៃអូនឯងបងធ្វើលេងតើបងឯងកុំធ្វើមកចឹងមើលតែបងនិយាយបងជួយគ្នានេះណាកុំខឹងបងមកឡើយបងសុំថាបងអត់ទេមនុស្សកំពុងតែខឹងផងសុំថាសុំអី ở trong này cảm ơn mình cho nó mình cảm ơn mình cho mình cảm ơn nó mình tới nó chứ nó đấy cho thành trong mà cho thành trong chúng tay ta lột mà với lột mà với là hột chẳng និយាយជាមួយណាទេអត់មានធ្វើអីផងគេថ្ងៃគេថ្ងៃទៀតអត់គេទេខ្លាចធន់ខ្លាចអ្នកខ្លះអត់ស្រឡាញ់ឥឡូវសុំស្រឡាញ់បានអត់ចុះចាំគិតមើលសិនណាត្រីតាមលេខឡង ត្រីអស់មកតែអត់ចូលឡូមិនបានមកខលចូលចឹងមិនខំមកពីកាលបងខលទៅមុនហ្នឹងខលរាប់ម៉ោងស្ដាប់ចូលហ្មងអូនពងនិយាយពីម៉ាក់បែងសាំម៉ែបើបែងខលចូលតាមឆាតហ្នឹងបែងមិនឆាតមកយីយីទៀតហ៎ គេខលទៅរាប់មកខលចូលសងហ្មងនេះអូនឯងនិយាយមើលមកអីយូរមែនអូនឯងឥឡូវប្លែកខ្លាំងកុំមករឿងហ៎ប្រាប់ហើយអត់បានរួយទេមិនសិនមិនគេខលចូលដែរឆាតទៅអត់ reply ឥឡូវខលចូលទៀតចង់មួយម៉ោងខលចូលសោះហ្មងខ្លាចទេថាមិនខ្លាចវិញអូខេបើថាអូនខ្លាចទេយើងធ្វើស៊ីប្រូដូចកាលមុនទៅមិនធ្វើសង្សារគ្នាទេកុំឲ្យបាញ់ហត់ឥឡូវខ្ញុំរួយគេខ្ញុំចង់គេអូខេបាយបាយប្រូអូនណា ឡូអាឡូបេហើយនៅណាមកកណ្ដោយើងសិតតិចបានអត់អឺថ្ងៃហ្នឹងគ្នាជាប់ណាត់ឯហ្នឹងអឺតែតអីនេះតែញ៉ាំអីមួយសងសាគ្នាហ្នឹងហើយហើយទៅបានអត់ចុះអឺមានអីទៅបានតាចាំយើងជួយធ្វើកាមេរ៉ាមួយម៉ែនឲ្យអូអញ្ចឹងបើទៅបានមកផ្ទះគ្នាមកចឹងហើយចាំចេញទៅទាំងអស់គ្នាអូខេខេយោចាំជួបគ្នាណាអូអូខេបាយបាយបាយបាយ Nè. Con. Ok. Con ăn nữa. Chú na chạm mơ lên. Ôi, còn mà đau là mơ. Bông. Ừ, hello. អីចាំបងយូរនៅអត់អីទេបងបងមិត្តភ័ក្ដិអូនក៏ទៅញ៉ាំអីមួយយើងដែរអូបាទជំរាបសួរតោះឥឡូវយើងទៅហ្មងកុំឲ្យស្ទះទៅចាបងអូខេអណៃបើកអាកែនោះយកបបពណ៌សមួយបងនេះបើកអីគេបងបើកបើកកែនឹងមើលមើល បើកមើលមើលអូជៀនជៀនណាគេណាមកតែញ៉ាណៃឡោមើលណាឡោមើលអូយស្អាតតាអរគុណតោះតោះតោះតោះ អឺមិនដែរឆ្ងាញ់អត់ទៅនេះឆ្ងាញ់ទេនៅនេះបរិយាកាសល្អដែរម្ហូបឆ្ងាញ់ទៀតតម្លៃធូរថ្លៃទៀតអត់សូវថ្លៃតែបងមានអាពិសេសលើសនឹងទៀតអីគេអាពិសេសហ្នឹងហ៎បងឥឡូវបើណៃចង់ដឹងបើភ្នែកសិនណាបងអូនអត់ចង់បានអាពិសេសឬមួយក៏អត់ពិសេសហ្នឹងឯងសំខាន់ឲ្យតបងមានចិត្តស្រឡាញ់ចំពោះអូនស្មោះត្រង់ទៅបានឯងចូលឥឡូវបិទណែមកចាំជាជួយបិទឲ្យក៏បានណា 10ភ្នែកមើលមិនដែរបងពេញចិត្តអត់ពេញចិត្តស្អាតអឺតោះឥឡូវញ៉ាំអីតទៀតសិនណាឥឡូវបើជ្រុលបានបងឲ្យកដោអញ្ចឹងហើយសាក់កាមេរ៉ាថ្មីមួយហ្មងដល់ដែរតោះអូខេតោះញ៉ាំឥឡូវញ៉ាំហ្មងតោះកុំឲ្យតិច 생각나는 일 nhằm ó chạy lại Bơ nghe, bảy miếng khơi sao nhâm nó trong lan bạn ẩn Mới tới bà hai nhâm chụp ជ្រុំក្នុងឡានមកឯងឯងព្រោះខ្ញុំរត់ឃើញឯងបងអូសោនោះមែនសោនោះខ្ញុំឃើញតែឃើញនៅក្នុងឡានបងតើសោម៉ែខ្ញុំអត់អីជឹងចាំមកយកឲ្យក៏បានដែរចាបងចាំខ្ញុំផ្ញើ location ឲ្យបងឯងអញ្ចឹងខ្ញុំចាំបងឯងណា អូខេអូខេចាំទីទៀតបងទៅដល់ហើយបងនិយាយឲ្យទៅឲ្យឡើយណា សាមែននេះសោហើយនៅក្នុងឡានមកដែរអរគុណបងហឹមហើយរត់តាណាណាអូខ្ញុំរត់ទៅផ្ទះឥឡូវកំពុងរៀបហៅតាក់ស៊ីកំសែចាំបងជិះទៅក៏បានចាហើយបងអូខ្ញុំខ្លាចចិត្តមួយឯងណាមានអីមកទៅអត់ចាទៅក៏បានដែរអរគុណ